បើយើងបដែតបដោយចិត្តឲ្យទ្វីតពាសបដើផ្ដេសផ្ដាស់គិតអានេះបន្តិចនោះបន្តិចអានេះនិយាយខកពីអញអានេះមើងងាយអញអញ្ចឹងចិត្តនឹងវាអត់ជ្រោកនៅក្រោមមលុបធរដែលវាវាទៅដើរកាត់វាលក្តៅវាលភ្លើងអញ្ចឹងវាវាក្តៅហើយដោយសារ ការធ្វើទុកក្នុងចិត្តខុសទំនងក្នុងធម៌លោកហៅអយោនិសោមអ្នកសិការៈគិតខុសគិតខុសវានាំទុកមកដាក់ខ្លួនអញ្ចឹងវាតលយើងកំណត់ដឹងថារឿងខាងក្រៅវាវាបានដូចចិត្តខ្លះមិនបានដូចចិត្តខ្លះយើងគ្មានសមត្ថភាពទៅបខំឲ្យបានដូចចិត្តយើងគ្រប់រឿងទេហើយវាតលទាញចិត្តយើងនឹងទម្លាប់មកឲ្យ ជ្រោកនៅក្នុងមលុបនៃកុសលធម៌អឺវាឧបមាដូចថាយើងដើរកាត់វាលក្តៅយើងត្រូវការមលុបឈើដើម្បីជ្រោកឬក៏ទឹកផឹកដើម្បីបំបត្តិការស្រេកឃ្លានយ៉ាងណាហើយមួយថ្ងៃដែលងើបឡើងមកនោះវាជួបប្រទះរឿងរ៉ាវអារម្មណ៍នាំឲ្យក្តៅក្រហាយនឹងច្រើនអញ្ចឹងតើទាញមកបើយើងស្ដាប់ក៏យើងស្ដាប់ ធម៌អប់រំចិត្តយើងស្ដាប់ចំណេះដឹងថ្មីថ្មីបង្កើនសមត្ថភាពបើយើងនៅក្បែរយើងនៅក្បែរកល្យាណមិត្តមិត្តដែលនាំសេចក្តីចម្រើនអឺដែលដែលជួយរុញយើងឲ្យបានប្រសើរខ្ពង់ខ្ពស់ដោយចំណេះដឹងដោយគុណធម៌ហើយបើយើងនៅក្បែរអ្នកដែលអឺ តូចទៀតយើងជួយលើគាត់ឲ្យបានខ្ពស់មកប៉ុន្តែជៀសវាងពីមនុស្សដែលនាំតែរឿងក្តៅក្រហល់ក្រហាយឲ្យយើងមួម៉ៅតាម អាហ្នឹងអឺលោកហៅថាបាបប្រមិតហ្នឹងវាទាញយើងទៅដែរនៅក្នុងមង្គលសោតដបងគេដើម្បីឲ្យជីវិត ចម្រើនហ្នឹងគឺជៀសវាងពីបុគ្គលពីលហើយខ្សែគប់បណ្ឌិតនឹងឯងហើយបើធ្វើទុកក្នុងចិត្ត ដូចថាឲ្យចេះរំលឹករំលឹករឿងបនដែលខ្លួនបានធ្វើហើយអំពើល្អដែលខ្លួនបាន សាងហើយជួយម៉ែជួយឪជួយលួយជួយកាក់ដល់បងប្អូនឬក៏ថ្វាយផ្កាមាសការអឺដល់ប្រតនត្រ័យចឹងទៅនឹកដល់អំពើល្អចម្រើន មេត្តាមិនមានចិត្តគំនុំគុំគួនទេ មានចិត្តមុទិតាត្រេកអរនិងសេចក្តីសុខរបស់អ្នកដតីមានចិត្តឧបេក្ខាមិនទោមនាស់មិនជួនឹងរឿងដែលកើតឡើងក្នុងជីវិតល្អក្រក់ហ្នឹងទេរៀនរក្សាចិត្តហ្នឹងឲ្យនឹងណោទៅ យើងវាអត់សូវក្តៅក្រហល់ក្រហាយនឹង រឿងរ៉ាវខាងក្រៅឯងអញ្ចឹងមួយថ្ងៃដែលងើបឡើងត្រូវដើរឆ្លងកាត់រឿងរ៉ាវទាំងឡាយហ្នឹងណាយើងមានឱកាសជ្រកនៅ ក្រោមមលប់នៃកុសលធម៌យើងកិច្ចពីកម្ដៅក្ដៅហួតហែងឬក៏វារខ្សាច់នឹងបានខ្លះគឺយើងគិតខុសយើងអយោនិសោមអ្នកសការៈគិតខុសហ្នឹងមកជាយោនិយោនិសោមអ្នកសការៈ គិតត្រូវទំនងអញ្ចឹងវាអត់សូវក្តៅក្រហល់ក្រហាយទេប៉ុន្តែបើយើងបដោយទៅឲ្យចិត្តនឹងគិតរវល់រវាយខឹងមួម៉ៅនិយាយដើមអេកអូចចាក់ចុចមីនេះអញ្ចេះនោះអញ្ចោះចិត្តនឹងវានៅហាលក្តៅរហូតអានឹងអត់មានអ្នកណាកើតទុកទេយើងនឹងឯងអ្នកកើតទុកអញ្ចឹងតោះដូរបដូរអារម្មណ៍ឲ្យចិត្តនឹងមកជ្រោកនៅក្នុងអារម្មណ៍ដែលនាំឲ្យកើត កុសលកើតចិត្តតិចរឿយរឿយរឿយរឿយរឿយរឿយមកមានពេលមកថ្វាយគុំនមស្ការ ស្ងប់ស្ងាត់ស្ដាប់ធម៌អញ្ចឹងយើងយើងឆ្ងាយ ពីភាពក្តៅក្រហាយហ្នឹងយើងមិនសូវកើតទុកខ្លាំងទេយើងនៅ ក្បែរសពបរោះក្បែរប្រតនត្រ័យក្បែរពធទៅវាតិចក្នុងកាយក្នុងចិត្តរបស់យើង thank you យើងមានបញ្ហាអីក្នុងចិត្តទៅដូចថាយើងគុំអោបយើងគុំលាក់ពីព្រោះអាលាក់ហ្នឹងវាកើតកូនកើតចៅអាសេចក្តីទុកហ្នឹងណាវាមានពេលបដោះពូជទុកនៅក្នុងខ្លួនឯងនឹងច្រើនអញ្ចឹងបើមានមិត្តភ័ក្តិណាជាទីទុកចិត្តយើងអឺដូចថាជួយសុំគេឲ្យជួយយោបល់ហើយបើមានគ្រូណាដែលយើងស្រឡាញ់គិតថាគាត់អាចជួយយើងបាន ជំរាបគាត់ថាខ្ញុំលោកគ្រូខ្ញុំមានបញ្ហាចេះចេះចេះគ្រូអាចជួយដោះស្រាយអីខ្ញុំបានអញ្ចឹងហើយអាសេចក្តីទុកនឹងតើកាលណាយើងយើងយើងបើកទៅវាវាធូរចំណាដែរដោយព្រោះវាដូចជាយើងម៉ែកអញ្ចឹងឯងដល់ពេលយើងធ្ងន់យើងយើងម្លែកឲ្យគេខ្លះអញ្ចឹងអានៅក្នុងន័យសាមញ្ញណា គ្រាន់តែដូចថាសម័យពុទ្ធកាលមាននាងបដាចាទុកទុកដល់ពេលជួបព្រះនិយាយរឿងរាវប្រាប់ព្រះអង្គអស់ទៅព្រះអង្គមានវិធីសាស្ត្រជួយអាសេចក្តីទុកនឹងរសាយបាត់ទៅអញ្ចឹងជំរាបជូនបងប្អូនទាំងអស់គ្នាដូចថាបើមាន ទុកគុំគុំអោបគុំនៅម្នាក់ឯងគុំដូចថាបិទបិទបិទទ្វារហើយមួយទៀតជួយជំរាបជូនបងប្អូនដែលជាអ្នកស្ដាប់ មិត្តភ័ក្តិយើងនិយាយពីរឿងការលំបាកអីហ្នឹងគុំគុំឲ្យឲ្យជួយលាក់គ្នាគុំគុំបានដឹងហើយយកទៅហែកហួរអានឹងធ្វើឲ្យគ្នាប៉ះពាល់កាន់តែខ្លាំងឡើងបងអូនស្រីមើលទៅមិនជានៅនៅក្នុងវ័យសិក្សាអីឡើយគុំដឹងបងស្រីពេញមែនណាប្រហែលជាគាត់នៅក្នុងវ័យកដាទេទៀតហ្នឹងហ្នឹងហើយអឺមានមានករណីមួយញោមរឿងដូចគ្នាដូចគ្នាបេះបិទអញ្ចឹងរឿងឪពុកគាត់ ជាមនុស្សមិនសូវមិនចេះស្ដាប់ហេតុផលហើយគាត់ធ្វើបាបម្ដាយហើយកូនស្រីនឹងឃើញតាំងពីទូចមកហើយអញ្ចឹងវាដក់ក្នុងចិត្តហើយនៅពេលដែលកូនស្រីនឹងបានមានគ្រួសារទៅរកស៊ីមានលុយមានកាក់ទៅចង់ឲ្យឪពុកបានល្អចង់ឲ្យឪពុកនឹងចេះយល់ចិត្តម្ដាយឲ្យចេះស្រឡាញ់គ្រួសារប៉ុន្តែវាអត់បានហើយគាត់គាត់គាត់គាត់មូម៉ៅគាត់គាត់ ពិបាកក្នុងខ្លួនណាខ្លាំងទេហើយហើយហើយដល់ទៅពេលបខំហើយហើយវាអត់បានដូចបំណងណាគាត់ទៅជាកើតទៅជាដូចថាយំហ្មងយំហ្មងទប់លែងបានហ្មងយំឡើងទុនខ្លួនយល់យំឡើងទុនខ្លួនគ្រួសារម៉ែម៉ែអីបងប្អូនអីមិនដឹងធ្វើម៉េចក៏នាំទៅវត្តមកនាំទៅវត្តដល់នាំទៅវត្តទៅពេលយប់ហើយជិះខ្យល់វាត្រជាក់ល្អ ចឹងឲ្យវត្តវត្តរៀងមានដើមឈើមានអីចឹងមិនមែនផ្សាយពាណិជ្ជកម្មវត្តទេប៉ុន្តែវត្តវត្តធំដែរមានមានស្រះទឹកមានអីចឹងស្រាប់ហើយបានគាត់គាត់យំមកមកមកដំណើរគាត់ទៅបាននិយាយពីគ្រោះយោបល់អីដឹងរឿងរាវដូចថាគាត់គាត់ចង់ឲ្យឪពុកអញ្ចេះហើយវាមិនបានណាហើយហ្នឹងអាហ្នឹងជាទុកហើយអញ្ចឹងថាឥឡូវអញ្ចេះអឺ យើងចង់ឲ្យឪពុកបានល្អអានឹងជាចេតនាល្អរបស់យើងហើយប៉ុន្តែយើងមិនអាចបខំបានទេធម្មជាតិដូចដើមដើមដើមថ្នោតវាពណ៌ខ្មៅមែនទេហ្នឹងហើយដើមដូងវាពណ៌ប្រផេះអញ្ចឹងវាមានពូជខុសៗគ្នាអញ្ចឹងយើងចាំបាច់ថាយើងប៉ុណ្ណឹងជួយឪពុកម្បានយើងមើលព្រះសម្មាសម្ពុទ្ធជួយឪពុកក្មេកព្រះអង្គព្រះបាទសម្ពុទ្ធជួយមានបានណាគណាទេពធនីស្រូប ពុកពុកក្មេកចឹងចឹងនឹងសមត្ថភាពព្រះផងទៅជួយឪពុកក្មេងបានផងឥឡូវយើងក្នុងនាមជាកូនយើងចង់ឲ្យឪពុកបានល្អយើងប្រឹងអស់លទ្ធភាពទៅទំនុកម្រងបាយទឹកឲ្យជួយដឹកនាំគាត់ឲ្យបានល្អអាហ្នឹងជាបនរបស់យើងឯងប៉ុន្តែបើគាត់អត់ទាន់មានឧបនិស្ស័យដូរមកបានទោះជាយើងយំសឡប់ទៅទៀតក៏គាត់នៅតែអញ្ចឹងដែរណាទេទៅទៅអត់ទៅចេះព្រមឯហ្នឹងណាណាសំចិត្ត ហ្នឹងហើយណាអញ្ចឹងអញ្ចឹងវិធីសាស្ត្រទៀតអឺបើសិនជាគាត់អញ្ចឹងប៉ុន្តែយើងមានវិធីសាស្ត្រណាព្យាយាមដើម្បីជួយគាត់ណាដោយវិធីសាស្ត្រលើឧទាហរណ៍ថាកូនកូនស្រីផ្សេងផ្សេងដែលគាត់ចង់មានលក្ខណៈអញ្ចឹងដែរតែគាត់ពិបាកនៅក្នុងការនិយាយពេលខ្លះឪពុកឬក៏អ្នកដែលធំជាងកាលណាដែលលើកពាក្យពេចនិយាយទៅគាត់អត់ស្ដាប់តែម្ដងដោយសារអីជាកូនជាអ្នកតូចទៀបជាងគេណាអញ្ចឹងមានកលឹះមានវិធីសាស្ត្រយ៉ាងណាទៀតដើម្បីរកវិធីជួយ គាត់រួចផុតអំពីសភាពដែលគាត់មានណាទេបើថ្មជូនយបោទៅថាគាត់គ្រប់អ្នកណាឬក៏គាត់ស្និទ្ធស្នាលជាមួយអ្នកណាអញ្ចឹងជួយឲ្យឲ្យឲ្យទៅប្រាប់អ្នកអ្នកដែលជិតស្និទ្ធជាមួយឪពុកយើងអញ្ចឹងណាណាទេអឺឬក៏ឧទាហរណ៍ថាអឺមានអត្តបទធរសំឡេងធរសភៅធរ អឺណាដែលដូចថាយើងយើងចេះបើកចោលចឹងថ្មថ្មលើករឿងមួយចាស់ដោយសារវាចេះតែមានរឿងមកអឺញោមម្នាក់នៅអីកំពង់សោមគ្រូសាហ្នឹងគាត់ហូបស្រាពេកញោមប្រុសហ្នឹងដល់ពេលហើយតាំងម៉ែក្មេកតាំងប្រពន្ធធ្វើម៉េចក៏មិនមិនមិនបាន ទាញមកកុំឲ្យផឹកស្រាហ្នឹងទាញវាមិនបានដល់ពេលចុងក្រោយអស់វិធីសាស្ត្រ មានយកសម្លេងធាត់ទៅចាក់នៅ ចោលនៅក្នុងផ្ទះហ្នឹងតែអញ្ចឹងគាត់មកផ្ទះគាត់លឺសម្លេងធေါ်គាត់មកផ្ទះគាត់លឺសម្លេងធေါ်គាត់មកផ្ទះគាត់លឺសម្លេងធေါ်ពេលមួយហ្នឹងស្វឹងស្វឹងអញ្ចឹងបានធေါ်នៅលឺនៅក្នុងផ្ទះហ្នឹងឯងក្នុងផ្ទះហើយដល់ពេលហើយពេលហ្នឹងលោកគ្រូកែមដិតបុត្រស្វងគាត់សម្ដែងពីរឿងឆ្កែហ្នឹងវាចេះបំរើលោកវាចេះធ្វើបន់ណាពេលលោកទៅបិណ្ឌបាតទៅតាមព្រោះវេះវោះអីចឹងទៅហើយដល់ពេល ព្រះបជាកពុទ្ធនឹងលោកមុនទៅព្រៃឆ្កែនឹងវាវាសំណោះហ่าវាសំណោះវាគ្រប់ព្រះបជាកពុទ្ធណាវាសំណោះវាវាវាបានធ្វើបន់ដែរពេលហ្នឹងវាស្លាប់ទៅ វាវាបានទៅកើតនៅក្នុងឋានតាវតੰងក្នុងរឿងណាលោកគ្រូវុទ្ធិវងគាត់ថាណែគេឆ្កែគេចេះធ្វើបន់ឡើងឋានសួគ៌ឯងមនុស្សប្រយ័ត្នចាញ់ឆ្កែកណាទៀតហើយគាត់នឹងកំពុងស្វឹងអញ្ចឹងស្វឹងនៅលើកៅអីហ្នឹងប៉ុន្តែស្ដាប់ទៅថា ស្ដាប់ទៅថាចំអញអញមើលទៅអន់យើងឆ្កែមែនឆ្កែគេចេះធ្វើបុណ្យបាទទៅតាមសួរឯងនេះសវឹងអូបណោះហ្នឹងឯងអាហ្នឹងក៏វិធីសាស្ត្រមួយដែរលោកគ្រូកណាទេដែលឧបនិស្ស័យដល់ជួយបានចឹងតែអញ្ចឹងមិត្តភ័ក្តិចិត្តស្និទ្ធដែលគាត់អឺស្ដាប់ឬក៏អ្នកណាដែលជាទីគោរពរបស់គាត់នាំទៅជួបទៅ ហើយនឹងផ្សំឧបនិស្ស័យតិចតិចដូចស្ដាប់ធរអីអីចឹងទៅយូរយូរអាចកែបាន